ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ ក៏យកឆ្នាំងអ៊ុតយកយកមកអ៊ុតដៃមីងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាទខ្ញុំមកដល់យូរហើយគឺមកចំពេលដែលនាងកំពុងដែរនិយាយតូចតូចកុំយល់ច្រឡំណា នេះខ្ញុំមិននិយាយជាមួយនឹងនាងកាត់ដេរនេះឲ្យនាងកាត់ដេរមិនសុំទៅអ្នកមីងទេបានហើយខ្ញុំដឹងច្បាស់ហើយនាងមិនដែលធ្វើល្អដាក់ម៉ែរបស់ខ្ញុំនៅពីក្រោយក្នុងខ្ញុំនាងបានធ្វើអីខ្លះនាងដឹងខ្លួនឯងឯង ស្នាមរបួសដែលនៅលើម្ដាយរបស់ខ្ញុំហើយនឹងរឿងហេតុដែលជាប់នៅក្នុងបន្ទប់ទឹកម្នាក់ឯងអ្នកដែលធ្វើ គឺជាមនុស្សដែលធ្វើល្អជាមួយខ្ញុំដំបូងបើនៅក្រោយខ្នងខ្ញុំធ្វើអញ្ចឹងដាក់ម្ដាយរបស់ខ្ញុំហ្នឹងឯងតើតើយកច្រឡំអីខ្ញុំដឹងច្បាស់ថានាងធ្វើល្អដាក់ម្ដាយរបស់ខ្ញុំគ្រាន់តែជារឿងคล้ายៗប៉ុណ្ណោះ ឈប់សម្ដែងបោកប្រាស់ខ្ញុំទៀតទេខ្ញុំមិនចង់ស្អប់នាងខ្លាំងជាងនេះទៀតទេ តាល្អមើលតាល្អមើលអាគ្រូប្រុសគ្រូស្រីឥឡូវជួបគ្នាវិញហ្នឹងហើយជួបគ្នាវិញហើយនេះជួយចិត្តមើលដែរហ្នឹងចាខ្ញុំមានរឿងចង់សួរអ្នកមីងមួយ មានរឿងអីចង់សួរខ្ញុំមែនទេលោកតូចអឺប្រហែលថ្ងៃមុននេះមាននរណាគេដែលមកសុំសោចាក់ទ្វារបន្ទប់ទឹកអត់មីងអូមាននរណាគេមីងឆាប់ប្រាប់មកខ្ញុំចង់ដឹងអូព្រឹកនោះគឺអ្នកនាងលាក់បានមកសុំសោពីខ្ញុំ ខ្ញុំសួរថាអ្នកនឹងយកទៅធ្វើអីគាត់ទៅប្រាប់ខ្ញុំផងហើយខ្ញុំក៏មិនបាន សួរនាំច្រើនដែរព្រោះខ្ញុំរវល់តែសម្អាតបន្ទប់ស្រាប់តែមួយសន្ទុះក្រោយមកមានបុគ្គលិកស្រីម្នាក់រត់មករកសោយកប្រាប់ថាមានមនុស្សជាប់នៅក្នុងបន្ទប់ទឹកខ្ញុំក៏ឲ្យសោទៅបុគ្គលិកស្រីម្នាក់នោះទៅអញ្ចឹងបានន័យថា អ្នកដែលបានសោដំបងគេនោះគឺជាលក្ខណៈនៃមីង ត្រូវឲ្យលោកតូចគឺអ្នកនាងលាក់បានមកជ័យសៅមុនគេមកពីប្រុសប្រុសដែលស្រឡាញ់មីងគ្មានអាណាល្អមនុស្សដូចខ្ញុំគិតថានឹងអាចសម្លឹងទៅថ្ងៃក្រោយបានអាចមើលថែម្ដាយខ្ញុំបានហេតុអីធ្វើបែបនេះដល់ម្ដាយខ្ញុំ លះមិនដឹងថាធ្វើបែបនេះដាក់ម្ដាយខ្ញុំ ខ្ញុំឈឺចាប់ប៉ុណ្ណាទេនាងធ្វើឲ្យខ្ញុំគិតខុសលើនាងខ្លាំងណាស់ពីមនុស្សស្រីម្នាក់ដែលខ្ញុំរំពឹងថា នាងអាចចូលមកក្នុងជីវិតរបស់ខ្ញុំបានតែបែរជាមកកុហកខ្ញុំ តាំងពីដើមរហូតដល់វ័យវ័យទាំងអស់ល្អបានតែដំបូង តូចអាកូនតូចកូនកូនតូចមើលមើលគេរំគេរំស្អាតណាស់ណាបើខ្ញុំខ្ញុំសុំទោសណាបើណាខ្ញុំសុំទោសដែលយល់ច្រឡំណាបើ ពើអាចខឹងខ្ញុំបានតែនិយាយជាមួយខ្ញុំមិនមកណាកូនធ្វើអញ្ចឹងឯណាពើខ្ញុំដឹងរឿងអស់ថាពើមិនបានធ្វើអញ្ចឹងដាក់ម៉ែខ្ញុំទើបបានជាពេលនេះខ្ញុំនាំម៉ែមកសុំទោសពើពើឆាំយើងមកណាកុំធ្វើអញ្ចឹងឯណាណា 不要用枪，用枪呢。 មួយមួយមួយមួយមួយបើមីងមីងនាំកូនតូចមកមកសុំទោសក្មួយបើក្មួយបើឈប់ឈប់ខឹងនឹងនឹងកូនតូចទៀតទៅណ៎ម៉ាពិតមែនទេបើខ្ញុំសុំទោសពិតមែនណាបើណាកុំខឹងនឹងខ្ញុំអីណាខ្ញុំងងមកពេលទើបមិនបានគិតបើបើខឹងក៏ប្រាប់មកណា ពៅប្រាប់ខ្ញុំមកថាពៅមិនលើកលែងខ្ញុំទេតែក្រោយពេលដែលខ្ញុំដឹងថាពៅមិនបានធ្វើរឿងនេះខ្ញុំក៏បានបន្ទោសខ្លួនឯងដែរហើយសូមតោះចឹងបានឯងមកវិញហេតុអីក៏ថាអត់ចុះគាត់ថាមកសុំទោសខ្ញុំមួយម៉ាត់ចឹង ខ្ញុំព្រម20ដុល្លារឲ្យមែនខ្ញុំនឹងតាមលួងពៅរហូតដល់ពៅព្រម20ដុល្លារខ្ញុំហើយខ្ញុំនឹងតាមពៅទៅដល់តូបដើម្បីបញ្ជាក់ថាខ្ញុំក៏មានចិត្តស្មោះឲ្យពៅដែរល្អចង់ធ្វើមីងមីងមិនមិនចង់ឲ្យក្មួយពៅខឹងខឹងជាមួយនឹងកូនតូចទេ ខ្លាចគ្មានគ្មានអ្នក ណាកាត់កាត់ខោអាវឲ្យកូនតូចអញ្ចឹងក្មួយក្មួយពៅឈប់ឈប់ខឹងនឹងកូនតូចទៅណណអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចពៅកម្លាំង បាន បាកា លើសពីភេសជ្ជៈពៅកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្មានជីវិនរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាន នៅតាមតូបដែលនៅជិតអ្នក មីងមីងមិនមិនមិនចង់ឲ្យ ក្មួយពៅខឹងខឹងជាមួយនឹងកូនតូចទេខ្លាចគ្មានគ្មានអ្នកណាកាត់កាត់ខោអាវឲ្យកូនតូចអញ្ចឹងក្មួយក្មួយពៅឈប់ឈប់ខឹងនឹងកូនតូចទៅណណណាណាក៏បានខ្ញុំឈប់ខឹងមកឯងក៏បានដែរប៉ិតប៉ិតមែនទេ បើជប់ខឹងនឹងខ្ញុំហ្នឹងមែនអត់ប៉ុន្តែនៅមានរឿងមួយទៀតមិនបាច់ចាំមករកខ្ញុំរាល់ថ្ងៃទេចាំពេលមានកាយចាំមករកបាទខ្ញុំដឹងហើយហើយខ្ញុំក៏មិនទៅ រំខានបើរាល់ថ្ងៃដែរ យ៉ាងម៉េចហ្នឹងកាន់អាវញញឹមតែម្នាក់ឯងចឹងម៉ែកុំខ្វល់អេទៅជួបពីនេះឯងនឹងគួរតែស្មានណាទៀតល្មមចូលដីចូលពួនហ្នឹងណាអាហើយនិយាយបើខ្លួនឯងកាន់ស្អីហ្នឹង អេកាត់អាវមកនោះវា ច្រើនដងណាស់ទៅហើយមិនដែលឃើញយកមកអង្គុយអង្អាលហើយញញឹមបែបនេះទេនេះដូចជាចម្លែកហ្នឹងណាមកពីញោមស្រឡាញ់កណាត់នឹងស្រឡាញ់ធ្នេនឹងស្រឡាញ់ម៉ូតនឹងនិយាយហុំទៅគឺថ្មីទាំងអស់ហ្មងថាជាអាវរបស់ណាគេអត់ប្រាប់ពុកទេបើអាយឥឡូវហ្នឹង ចេះរៀននិយាយកុហកពុកទៀតច្បាស់ជាមានអីមិនស្រួលពុកហេបើឯងចេះមកចោតខ្ញុំគ្រាន់តែខ្ញុំ ថាស្រឡាញ់អានឹងសោះក៏ដែរបងមិនបានចោតទេអឺតោះយប់ហើយដល់ព្រៃចូលទៅគេទេតាយប់ហើយហើយក៏យ៉ាងដែរនឹងអង្គុយលេងហ្គេមដល់កាលទៀតជប់ជ្រៅនេះលេវាចេះតែជក់ទៅជក់ទៅពុក ភ្លើងបាត់អីអាដេកអាងពោះទៅពុកស្អីអូលេងតិចមិនបានទេលេងក្នុងក៏បានដែរហើយឃើញទេវាតែងតែនាំម៉ែស្អាតរបស់វាគូជិបទៅរៀងរាល់ថ្ងៃអញគិតថា មិនមែនមានចេតនាធម្មតាទេមនុស្សដែលអញស្រឡាញ់គ្មានណាបណ្ដើចេញពីអញបានដាច់ខាតអាយ៉ា ត្រូវយកមនុស្សស្អីដែលឯងស្រឡាញ់ឲ្យបានមុនវាព្រោះវាគ្មានសមត្ថភាពអីក្រៅពីមើលថែម៉ែឈួតរបស់វាឯងអាមនុស្សហូតទឹកក្នុងកាមួយជាតិនេះអញមិនដែលខ្លាចណាទេវ៉ៃអ្វីក៏អញហ៊ានធ្វើដែរកុំមកចង់លេងជាមួយអញអញគិតអញ្ចឹងហ៎មកចង់លេងដណ្ដើមជាមួយអញមានតែពាក្យចាញ់ឬឈ្នះទេវ៉ៃគ្មានពាក្យស្មើទេអញគិតអញ្ចឹងហ៎ បោកបោកបោកផ្ទះបោកបោកបោកបោកបោកបោកផ្ទះបោកបោកផ្ទះឲ្យស្អាតចាំចាំចាំចាំផ្លូវកូនតូចមកមកមកពីធ្វើការវិញបោកបោកបោកវាស្អាតស្អាតស្អាតណោះស្អាតស្អាតស្អាតអូឈឺឈឺភ្នែក អូជួយជួយផ្នែកម៉ែហាកូនកូនតូចកូនកូនតូចអើកូនកូនតូចកូនតូចណាស់ណាអូយអត់ដឹងអត់ដឹងស្អីវាវាវាវាចាក់ភ្នែកម៉ែទេម៉ែឈឺម៉ែឈឺណាកូនតូចកូនតូចជួយម៉ែផងមកកូនតូចកូនតូចមកវិញហើយនៅអាអូយឈឺឈឺភ្នែក ថ្នាំថ្នាំថ្នាំថ្នាំថ្នាំជឺជឺណាអូអូ ôi cái ta cái ta ôi con con tơ nhá ôi mày mày mày cái ta này nè mày mày mày cái ta con con con tơ con con tơ chui mày phong Trời ơi Mãi mãi mãi mãi Mãi cứ đợi nữa Ôi con trời con tôi, Ôi con trời Ôi cứ đợi nữa Cứ đợi nữa Con cứ trời nha Ôi con trời Con cứ trời nha là អីអញមកប្រាប់ដៃអីអីអញមកប្រាប់ដៃអីខ្ញុំខ្ញុំទៅរកកូនតូចខ្ញុំខ្ញុំខ្ញុំជួយផ្នែកខ្ញុំខ្ញុំចង់ឲ្យកូនតូចជួយជួយខ្ញុំពីដើរទៅហើយណាមិនទៅបុកទេតែតែខ្ញុំខ្ញុំខ្ញុំត្រូវការកូនតូចតែអីណាអីអូអូ ខ្ញុំខ្មោចខ្ញុំអត់ចាំទេអីអត់ចាំទេមានជួតអីទៅផ្ទះថ្មិចអីអូខ្ញុំខ្ញុំខ្ញុំចង់ចង់ចង់ទៅជួបកូនតូចមិនលើបកចាំតែគាត់ផងហើយកូនតូចឲ្យខ្ញុំផងមកកូនអីទៅណាអីកូនកូនកូនតូចនៅនៅខាងនោះ Ôi, Cus Nena Buku Tommy chui mãi mong tôi Ôi, Kim Trường Na Ôi, Cus Nena Trời trời không, con con tôi Con con tôi Con tôi là nà Mãi mãi mãi chút hôm nay các bạn là con tôi ម៉ែខ្ញុំទិញរបស់របរមកច្រើនណាស់ម៉ែម៉ែនៅណាហ្នឹងម៉ែទៅណាចេះម៉ែម៉ែម៉ែម៉ែ វាស្ងាត់អញ្ចឹងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង ផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាននៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនតើណានចេះ Mai Mai Mai Mai ít Isngat jam Tiklo kami rừng ai đâu Mai Mai nè nè Mai កាមីនមីនចាំតិចម៉ាក់ម៉េចបងមីនឃើញម៉ែបងចេញមកខាងក្រៅនឹងអត់អូនអត់ផងបងថ្ងៃហ្នឹងរវល់តែប្អូនក្តៅខ្លួនដើរលេងក្រៅផ្ទះហ៎ប្រតែពេកតែពេកមិនតាន់ហ្នឹងហើយម៉េចបងចុះរដងម៉ៃទៅណាមកណាម៉ៃទៅយកម៉ាក់ម៉ៃទៅតាមខ្លួនចុះមិនថ្ងៃហ្នឹងទុកគាត់ចាំនេះឯងដោយសារថ្ងៃហ្នឹងបងទៅទិញអីវ៉ាន់ច្រើនអញ្ចឹងទៅបងក៏ទុកគាត់នៅតែម្នាក់ឯងសិនទៅអញ្ចឹងបងបាយប្រញាប់ជីមទៅតាមរកគាត់ប្រយ័ត្នលេខណាគាត់ទៅឆ្ងាយទៅឆ្ងាយទៅបាយកាន់តែពិបាកណាបង អញ្ចឹងមកអរគុណណាបងបងឆាប់ទៅរកម៉ែបងសិនណាហ្នឹងហើយបញ្ញាប់ទៅបញ្ញាប់លឿនណាម៉ែខ្ញុំទៅរកម៉ែម៉ែម៉ែខ្ញុំទៅរកម៉ែ ម៉ែខុសមកពីខ្ញុំ ដែលទុកម៉ែចោលនៅផ្ទះម្នាក់ឯងឲ្យម៉ែបាត់ពីផ្ទះមិនដឹងថាម៉ែទៅណាខ្ញុំរកម៉ែមិនឃើញទេម៉ែម៉ែនៅណាម៉ែ ពេលណាទៅទប់ជីវិតយើងទាំងពីរគ្មានបញ្ហាបែបនេះទៀត ទៅណានឹងម៉ែម៉ែកាត់អីម៉ែម៉ែកាត់អីម៉ែម៉ែម៉ែជួយខ្លួនឯងម៉ែម៉ែម៉ែអត់ដឹងថាកើតអីទេម៉ែម៉ែក៏ក៏យកដបអីមិនដឹងនៅនៅលើតុនោះហើយយកមកដាក់ចូលភ្នែកម៉ែម៉ែម៉ែជួយភ្នែកមើលមើលអីឡើងឃើញហើយ ម៉ែខ្ញុំសុំទោសណាស់ម៉ែដែលទុកម៉ែចោលនៅផ្ទះម្នាក់ឯង ម៉ែម៉ែឈឺភ្នែកម៉ែម៉ែក៏ទៅទៅតាមរកកូនតូចតែម៉ែមើលអីអត់ឃើញម៉ែម៉ែក៏ចេះតែដើរដើរទៅតែតែបានក្មួយជាងជួយម៉ែបើបើបើជួយម៉ែខ្ញុំមែនទេ គឺខ្ញុំឃើញគាត់ដើរតាមផ្លូវហើយគាត់ឈឺភ្នែកខ្ញុំក៏បាននាំគាត់ទៅហាងកាត់ដេរខ្ញុំសិនហើយបន្ទាប់មកទៀតខ្ញុំបាននាំគាត់ទៅពេទ្យព្រោះភ្នែកគាត់មើលអីអត់ឃើញប៉ុន្តែឥឡូវលោកគ្រូពេទ្យបានដាក់ថ្នាំឲ្យគាត់ហើយហើយភ្នែកភ្នែកម៉ែខ្ញុំកើតអីលោកគ្រូពេទ្យថាគាត់ចាក់ប្រេងខ្យល់ចូលទៅក្នុងភ្នែកគាត់ Ooh. ទ្រាំតែលោកគ្រូពេទ្យអាចដាក់ថ្នាំឲ្យគាត់បាត់ឈឺបានគឺត្រូវលួងគាត់ព្រោះគាត់ខ្លាចឈឺម៉ែម៉ែម៉ែម៉ែម៉ែអត់ដឹងថាដបដបនោះជាអីទេម៉ែម៉ែជឿភ្នែកម៉ែម៉ែក៏ក៏យកវាមកមកដាក់ក្នុងភ្នែកទៅហើយ ម៉ែម៉ែកាយភ្នែកកូនកូនតូចអាម៉ែម៉ែម៉ែម៉ែខ្លាចណាម៉ែខ្លាចមើលមើលកូនតូចលេងឃើញទៀតម៉ែម៉ែខ្លាចអត់អីទេណាម៉ែណាម៉ែមកដល់ទេហើយម៉ែម៉ែលេងអីទៀតណាម៉ែ ខ្ញុំអរគុណពៅណាដែលបានជូនម៉ែខ្ញុំទៅបានហើយជូនគាត់ត្រឡប់មកផ្ទះវិញបើសិនជាគ្មានពៅទេ ខ្ញុំក៏មិនដឹងថារមម៉ែខ្ញុំនៅណាដែរជីវិតគឺអញ្ចឹងហើយมันអាចមានមនុស្សណាដែលកើតមកហើយมันមាន ទុកទេអ ធ្យូងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះ ហូចចូលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង ផលិតផលលីប៉ាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovo Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovo Volcano បាន នៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនខ្ញុំខ្ញុំដឹងថា គួរតែអរគុណពៅប្រហែលដងទេមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេអឺយើងកាត់មកជាមនុស្សដូចគ្នារស់នៅក្រុមមេឃតែមួយពេលមាន ទុកធុរៈអីត្រូវតែចេះជួយគ្នាចឹងហីមកលេខអីមើលណា 啊！ <laughs> 丑。 ម៉ាក់ម៉ាក់ម៉ាក់ជួយផ្នែកម៉ាក់ម៉ាក់ហាយផ្នែកណាជួយជួយម៉ាក់ផងអូអូម៉ាក់ម៉ាក់កាត់អីម៉ាក់ម៉ាក់ម៉ាក់ជួយផ្នែកគុំគុំកូនតូចអាកូនតូចជួយជួយម៉ែផងណាម៉ែម៉ែមកកាហាយណាអូយម៉ែម៉ែចាំបន្តិចណាខ្ញុំទៅយកថ្នាំដាក់ភ្នែកម៉ែទៅទៅទៅលឿនទៅកូនតូចអូយម៉ែម៉ែម៉ែកាហាយណាអូយ Kemana? Mata Prima? Ôi ơi, cái hai nơi con to vô Tròn tí cái đó mày Tí tí bắt đấy mày Mà Ôi cả anh là con tôi ơi mãi mãi mãi mãi chứ chú chú con tí cho nó mai, tí tí lên ấy nó mãi tê chứ nào con tôi rồi mãi mãi mãi mãi cái Nhi cái chị tật chất tịch tuổi đại ពៅបានជូនម៉ែរបស់ខ្ញុំទៅមន្ទីរពេទ្យអត់អីទេបងមិនដល់ថ្នាក់ហ្នឹងទេបងឯងទុកខ្លួនឯងចឹងណាឆាប់ទទួលហើយនេះឆាប់ទទួលយកហើយចិត្តទុកថាខ្ញុំអរគុណពៅដែលបានជួយម៉ែខ្ញុំទៅពេទ្យពៅយកនំអាកោនេះទៅនំនេះឆ្ងាញ់ណាស់ ខ្ញុំខ្ញុំបាយនៅមានកាយមែនទេគ្មានអីគឺមានអីអូអាវបាយខ្ញុំកាត់ហើយហីអឺក្នុងនោះខ្ញុំនៅមានថែមអាវមួយទៀតឲ្យបងឯងហើយមិនថែមលើខ្ញុំទេចាំល្ងាចតិចចាំយកទៅដល់ផ្ទះឲ្យក៏បានដែរខ្ញុំអរគុណណាស់ អរគុណដែលបានជូនម៉ែខ្ញុំទៅពេទ្យហើយនឹងទឹកចិត្តមួយនេះម៉ែគុណស្រីអីទេតែអឺតែខ្ញុំចង់ប្រាប់ពៅថា ខ្ញុំចង់ប្រាប់ពៅថា ខ្ញុំស្រឡាញ់ពៅ ពីមុនខ្ញុំបានប្រកល់បេះដូងនេះតើឲ្យមនុស្សស្រីម្នាក់រួចហើយតែនាងបានធ្វើឲ្យខ្ញុំខកបំណងហើយពេលនេះហើយក៏មិនអាចទទួលយកគេត្រឡប់មកវិញបានដែរនេះបងពងនិយាយពីអីហ្នឹងទោះបីជាពេលនេះបងនៅសល់តែសម្បកបេះដូងក៏ដោយ ក៏ខ្ញុំអាចធ្វើឲ្យពៅកក់ក្ដៅបានដែរខ្ញុំមិនហ៊ាននិយាយពាក្យនេះចេញមកទេប៉ុន្តែពេលនេះខ្ញុំបាននិយាយវាចេញមកហើយ បងស្រឡាញ់ពៅបងសន្យាថានឹងមើលថែពៅមិនឲ្យអូនទៅណាចោលបងទេ សាបាយតិចទៅណាម៉ែម៉ែនៅឈឺភ្នែកទៀតអត់ម៉ែប្រាប់ខ្ញុំមកម៉ែថាក្នុងភ្នែកម៉ែធ្វើទុកអីខ្លះកូនកូនតូចភ្នែកភ្នែកម៉ែអត់អត់សូវឈឺទេតែតែតែម៉ែមើលកូនតូចអត់សូវច្បាស់ម៉ែខ្លាចម៉ែខ្លាចខ្លាច មើលកូនតូចលែងឃើញទៀតអត់អីទេណាម៉ែខ្ញុំនៅជាមួយម៉ែកាន់ដៃម៉ែហើយម៉ែអាចមើលឃើញខ្ញុំរហូតម៉ែកុំបារម្ភណាម៉ែប្រកាសជាអត់អីម៉ែម៉ែផ្សារបាយបន្តិចទៅណាម៉ែ ឲ្យឆាប់ជាណាម៉ែម៉ែហប់ហប់ហប់បាយម៉ែម៉ែហប់បាយជាមួយនឹងកូនតូចម៉ែម៉ែខ្លាចកូនតូចឃ្លានឃ្លានបាយដូចជាម៉ែដែរអញ្ចឹងម៉ែភាសាមុនទៅណាម៉ែចាំកូនញ៉ាំតាមក្រោយណាម៉ែ ម៉ែម៉ែផ្សារបាយច្រើនច្រើនទៅណាឆាប់ជាណាម៉ែណាណាម៉ែហូបអស់កន្លះចាននឹងទៅណាចាំហើយម៉ែទៅសម្រាប់ម៉ែឆាប់ជាណាម៉ែណាហើយចាំហើយម៉ែទៅងូតទឹក lại ให้โชว์แต่สำหรับขนมนำไปนะ Cót được mình ấy ấy nè Tôi cũng có chờn ấy ក្រោយមានរឿងអីកាត់ឡើងក៏ដោយអូននឹងនៅជាមួយ បងរហូតហើយបងត្រូវតែញញឹមព្រោះនៅតែរឹងមាំនៅក្នុងជីវិតនេះណាបាទអូនល្អដាក់បងខ្លាំងណាមីងមីងខំពិសារឲ្យបានច្រើនណាហើយមីងនឹងឆាប់ជាបានឃើញមុខ tôi កាន់តែច្បាស់ មីនឹងលេងអីមិនខានទេបាត់បាត់បាត់មែនណាចាមីងខំញ៉ាំបាយនេះហើយហើយមីងនឹងលេងអីមិនខានទេណា លឿនម៉េះប្រញាប់ទៅជួបអ្នកណាហ៎ខ្ញុំមកថ្ងៃនេះណាគឺខ្ញុំអត់ធ្វើអីនាងទេគ្រាន់តែខ្ញុំមកអបអរសាទរស្នេហាដំបូងរបស់នាងសួស្តីតូចមករយៈនេះសុខសប្បាយអត់កំពុងបាយបាយតងមានកាយគេគឺម្ដាយរបស់តូចគឺគាត់ម៉ែស្អាតខ្ញុំធ្វើមហូបច្រើនទេម៉ែម៉ែកុំលេបបិទពួនទេម៉ែ ban xa